អើយសើក្រវ៉ាអើយឲ្យផ្កាវល់ផោបើអូនបានបងបើអូនបានបងអានឹងឯងផកអវ័យអញហើយមើលប្រាប់អូអញអេអេជុំស្អីឯងទៀតអាក្លោខ្ញុំខ្ញុំសោកចិត្តទេមានរឿងអីអាបាកាច់ឯងប្រាប់អញមើលអាមួយដល់ចង់ភូមិអវ័យខ្ញុំខ្ញុំគ្មានធ្វើអីវាផងវាបណ្ដាលា យកខ្ញុំបាទធ្វើវាទៅខ្ញុំចៃមែនវាអវាយខ្ញុំតែនោះសុកសុកគេអវាយទេហីខ្ញុំចៃមែនទៅយកវាធ្វើវាទេពេលខ្ញុំដើរដើរខ្ញុំគាត់តែឃើញវាហើយខ្ញុំហក់កាត់ពីបថៅឲ្យទាត់វាពីជើងសោះវាខឹងខ្ញុំដែរអវាយមើលហាថាបើអវាយជួយគិតមើលមើលវាសោះអត់ខ្ញុំគាត់តែកាប់វាតិចតួចចំលេងយកវាសោះវាខឹងខ្ញុំដែរចោះឡោមួយទៅបីហើយវាមានមិនខ្ញុំកាប់លេងពីបថៅឥឡូវវាដេកក្រាត់បាត់ហើយខ្ញុំគាត់តែកាប់វាប៉ុណ្្នឹងសោះវាវាយខ្ញុំមកដៃអវាយមើលហើយវាវាយឯងត្រូវកន្លែងណា ហើយប្រាប់អញមើលវាចាយចង់មកដៃចង់កាប៉េះគូរឈឺអីក្របាស្អីគិរីគាត់ថាខ្លួនអញកាប់លេងពីបថៅសោះហ៊ានវាយខ្លួនអញវិញហ៎បងវ៉ាខ្លួនឯងទៅវិញឯងបងទៅប្រាប់បែវវាប្រោកូនវាចេញម្ដងមិនក៏មិនយែកបងប៉ះគាត់ថាខ្លួនឯងកាប់លេងពីបីបថៅរាប់អានមិនសោះក៏វាយខ្លួនឯងវិញដែរវាវាចាយចង់មកដៃវិញឈឺអូធំសរកូនចាប់ឯងទៅជួបបែវវាបងអូចារឹងអូចារឹងចូលអូក្របាក្មេងរំអួយគាត់ថាខ្លួនឯងកាប់ពីបថៅសោះដេកពេទ្យដែរចេញមកឯងចេញមកចាស់ចាស់រហ៎ចាស់ទៀតចេញមក បាទរាវាយកូនអាយចេញមកថ្លាវាយដុសស្លាប់ហើយវាហ៊ានវាយកូនអាយហ្នឹងហាកូនអាយឲ្យស្រែកស្មៅកញ្ចក់ជើងមិនបានពួកអាយបវាយវាវាគាត់តែកាប់អាយពីបថៅសោះហេចេញមកចេញមកមើលហេចេញមកវាបដូរទៀតទេមិនសួរវាតណាបាត់ហើយហ្នឹងហើយវាមានតណាវាវានៅពេទ្យបើបានលឺសំឡេងអាជើហើយចេញមកសុំទោសកូនអញអាក្លោអាឆាប់អញនៅអង្គុយចាំលើរិះអត់តណាខ្ញុំខ្ញុំសោកចិត្តទេអូកូនអញអាក្លោអញស្រឡាញ់ពេជ្របេះដូងគុំតបានវាតើដល់លួចវត្តគេតើប្រចាំវាមិនដល់ឥឡូវគុំបបែវាមកអូខ្ញុំខឹងមក គប់មកអើឲ្យដាក់រូបអាយ៉ាបារហើយប៉ុណ្ណឹងបារអាខ្លោតតែអាវររោគចាប់ដំណឹងល្អពីឯងទូក៏អាចនៅជំរះបញ្ជីជាមួយវាចេញថ្ងៃហ្នឹងបើអាចមិនស្លាប់ក៏អាចពិការដែរចឹងខ្ញុំទៅតាមមុនហើយណាអូអើទៅមុនរោជុលមកឲ្យលួចប៉ប៉ែវាមួយហ្មងអូយីអាស្អីគេរីអាចង់ធ្វើចោលទូឯងអ្នកលួចទៅមុនរោហ្នឹងហើយហ្នឹងហើយទៅហើយណាអូអាលួចឲ្យបានអូអាខ្ញុំដាំទឹកចាប់អាចធ្វើដល់អូអីអាចបែតភ្លឺទេហើយចេះលួចក្រោយឯងតើអឺអើយ អត់ឃើញចាស់ទៅអឺអត់មានអាដាទៅអាលួចមួយបងស្កាត់ជ្រាបអាហេសុសុអីសាក់ហឺវាយកូនអាយអាយបើវាយអាយសងសឹកមិនបាត់អញលួចប្រពៃអាយទៀតអាចប្រាប់កំភ្លើបើអាចាវទុកអាជើភ្លើម្នាក់ឯងកូនរ៉ាខ្លោចតែទៅបដៃផងវាយវាស្រីមកទៅកូនអាយប្រពែរ៉ាសៀប្រពែអាយពឹកលួចមនុស្សអាយអាអាចបដៃចេះលួចរបស់អាដាទេតែលើកនេះវាខឹងពេក យេរ៉ាស្គៀមយេយេយេយេអីរត់លឿនមកបែអីអេតាមនេះតាមនេះតាមនេះតតតតតអេអេលឿនមកអេចាំអាចផងដំបងឈប់យកសង្សារអើយរកប្រពន្ធរកអីគេទៅអើយចាយនិយកសង្សារដល់អង្ការទៀតចុះនេះប្រៅអាយអាយស្អីគេហៅអាយក្រុមបាបេរោគរកតែអាចធ្វើអីកើតឆ្កល់អើយដល់កាត់រកណា គេទេស្ដាច់ញ៉ែស្រីហើយបើសង្សារវិញដូរដូចស្បែកជើងស្រីមួយមួយអសូរតែស្អាតលោកអាយមុខដូចដៃណូសឺ ហើយចុះហើយនឹងចែកស្រីបានដូចអាយគាត់ហើយគ្មានដាក់យកដែរខ្ញុំយកផងមិនហើយមិនយកគេទេបើពីគេមិនយកហេគ្មានអារ៉ាហ៊ានយកហើយធ្វើសង្សារទេបើយ៉ាយគេមិនធ្វើបាន2នាទីផងសុំគេថាបាត់ឯហ្នឹងហើយចាំមើលថ្ងៃនេះឯងទៅយ៉ាស្រីឲ្យមើលញ៉ៃឲ្យបានមកយើងមកខ្លាំងចាខ្ញុំឈ្មោះខ្សុចនៅខេត្តអេស្នាវអឺខាតអេសដារ៉ូដារ៉ូដល់ដបុកនោះមែនអូដល់ចិត្តយប់ដែរតើហ្នឹងហើយតែខ្ញុំដល់ដុំហ្នឹងបាត់ឆ្វេងបាត់ស្ដាំឡើងលើចក្រមតិចដល់ហើយអូចឹងហើយអូ ពូសួរវយមើលរស់អាកៃក្មួយឯងរត់រហូតហ្នឹងហត់ទេខ្ញុំមានបានរត់ណាពូអេឃើញរត់នៅក្នុងបេះដូងពូរហូតសោះហ្នឹងអូអត់ដឹងអីផងអឺពូក៏តែប្រាប់ឯងណាក្មួយឯងចុះទៅវិចដើរឲ្យស្រួលអីមិនចឹងពូអូវាអីតែប្រយ័ត្នតែដើរចូលក្នុងបេះដូងពូហ្នឹងតិចរកផ្លូវចេញអត់ឃើញអូអាកូនច្រើនឯងពូបើផ្លូវចេញឃើញខ្ញុំយកមកថើកាប់ដល់ខ្ទេចហ្នឹងអូចឹងហ៎អេរស់អាកៃទៅពូបាយបាយតើ អេស្អីពូបែតក្រតគាត់ថាកាឡាដល់ផ្ទះពូជីសតាសង់សូ20និយាយបែតឥឡូវខ្លួនឯងបាច់ជ័យលុយចាំពូជ័យឲ្យអូខេរើអូនតែថ្លៃឡាសាសាពូអីបងខ្ញុំឈប់ដល់ថ្ងៃឈប់ដល់ថ្ងៃតែរត់ដល់អូផ្ទះពូដល់ដល់ដែរតើឈប់ឈប់ឈប់ឈប់ អេចាស់រើចិត្តគ្រាទៀតអាគូព្រៃឲ្យច្បាស់កន្លែងទៀតចាហ្នឹងហើយអាគុណច្រើនណាស់ពូដែលបានជួយចេញលុយឲ្យអូកតិចលុយទេប៉ុណ្ណឹងសម្រាប់អូអាក្លោអូកតិចលុយទៀតអើយដែលណាគេបានប្រឯងធ្វើប្តីដឹងថាសំណាងឯនេះសង្ស័យតែក្មួយឯងដឹងអឺចោអឺស្អីដល់បាយ មើលជើងអាឡេអាឡាវនេះផលិតត្រូវថ្ងៃជើងជើងជើងកើតអីគេអាជើងខ្ញុំច្រើនជឿឯហ្នឹងពូស្អាតទេអូស្អាតខ្លាំងហ៎តែពូភ្លេចប្រាប់ផ្ទះពូបែដៅដឹងឯងឆ្កាយបែដឹង2លានគីឡូម៉ែត្រទៀតចាំមិញប្រហែលថាផ្ទះនៅដុំដែរពូនិយាយលេខតើឥឡូវពូទៅវិញទេអេខិនប្រហែលស្រឡាញ់ខ្ញុំហីអេស្រឡាញ់អីគេពូវាប្រពន្ធវាកូនហើយកូនពូឈ្មោះអាក្លោបើប្រហែលស្រឡាញ់ពូក៏បតាពូអីពូទៅហើយហើយបងយកអូនទៅផងបងរងាប់អីទីពុតឲ្យវាយងាប់បងអីចាំផងអូយចាំអត់បានទេទៅហើយទៅហើយទៅហើយចុកឡាចុកឡាឈប់ឈប់ឈប់អើយឯងឡើងទៅផង អើយបើលើកបួត10ចូលខ្លួនវិញឯណាខ្លោអូឯតាណាអូអូទៅលួចប្រប៉ែគេបាត់ហើយយាមណាឡាអូឯនឹងចោលអីអូអូហប់ហប់ហប់អេយេលួចមកម៉ែលក់បើរោម៉ែឃើញអត់ខ្ញុំប្រាប់ឯងជឿអេម៉ែណាណែឯងឯងឯងទៅលួចប្រប៉ែគេមកធ្វើអីហ៎អេប្រប៉ែរើសបាត់ហ៎ធ្វើបានល្អអូអេ អេឲ្យមានដៃមួយអញបែចោលលួយគេទេឲ្យប្រាប់ឲ្យលូត្រាថាម្ចាស់គេអត់ទៅបាទហើយយោអូក៏ទៅសងសឹកឲ្យខ្ញុំទៅវាយអាមួយនៅចុងភូមិថ្ងៃមុនហ្នឹងម៉ែអាអាមួយវាយឯងហ្នឹងហ្នឹងហើយអូកាន់ដៅរត់ទៅហ្មងម៉ែអើយសាហាវណាស់ពេលទៅដល់ជួបអាហ្នឹងអូប្រាប់ខ្ញុំថាតោះយើងទៅវាយអាក្លូអាមួយហ្នឹងវាយអញថ្ងៃមុនដល់ពេលសងសឹកឲ្យវាអត់បានអូខឹងខ្លាំងពេកក៏លួចបំពេវាហ្មងទៅ អញយ៉ាប់ណាអូកូនឯងនេះធ្វើអីមិនចេះច្រឡំគេសោះហ្មងម៉ែរស់ណាបានម៉ែប្តីទៀបកូនអាឆាយៈរាក្លោឲ្យដាប់ទឹកឲ្យរោអាម្ចាស់គេបោះទាត់លោអារីអូយកទៅលក់មករោបានលុយអើហើយយកទៅលក់អញ្ចឹងបានបានចៃគ្រាស្បើដល់កមកអូកូនគេនេះចាប់ហ្មងអញអាសុកបាយពូសុកទុកធម្មតាសុកបាយមួយមើល លុយនេះប្រៃបានមកពីណាលុយរកបានដោយកម្លាំងយកឈាមខ្លួនឯងប្រាប់យកឲ្យត្រង់មកប្រៃលួចពេលគេយកលក់មែនទេប្រៃដឹងធ្វើអញ្ចឹងខុសច្បាប់អត់ខុសច្បាប់ហ៎ចៃមិនបនកែច្បាប់ឲ្យត្រូវឯងវិញឈ្គួរទេអាណាតកែច្បាប់ឲ្យត្រូវមួយប្រៃមិនហេចុះក៏រឯងលួចបំពេគេលក់អសរខុសដែរឯងគ្មានចេតនាលួចទេតែព្រមលិខិតវាបង្ខំប្រៃលួចបំពេគេអញ្ចឹងហ៎ប្រៃធ្វើខុសច្បាប់ប្រៃត្រូវតែជាប់គុកយ៉ាងតិចមួយអាទិត្យទៅកន្លះខែអូយជាប់គុកអីតិចបែអូរ៉ាគ្រួសារពូក្រគ្មានបាយស៊ីទេឥឡូវពូសុំជាប់គុកមួយឆ្នាំហ៎ហេវាមិនដែល គ្មានអាណាវាយជាប់គុកដល់មួយឆ្នាំទេគេមានតែមិនចង់ជាប់គុកហើយវាយសុំជាប់គុកឲ្យយូរឡូវចាចឹងវាយយកលុយនឹងទៅវិញហើយមិនបាច់ជាប់គុកទេហើយជួយជួយម្នាក់ភ្ញៀវទៅវិញផងកុំឲ្យគាត់ជាប់គុកអីលុយគ្រប់ចំនួនទេបីទេតែកាយក្រោយបើចាប់ឯងទៀតឯងសុំជាប់គុក6ខែ ចាប់ឯងជួយចេញឡាញទឹកថ្លៃភ្លើងហ្នឹងឯងគុកគឺសម្រាប់ដាក់មនុស្សដល់ពេលឯងសុំជាប់ហើយបើឲ្យជាប់ឯងក៏ចិត្តអាក្រក់បោះវ៉េហ៎បែរអាចង់ទុកគុកឲ្យបងប្អូនឯង đâu មែន អីបានដោះលែងឲ្យជាប់គុកហើយនៅតវ៉ាទៀតតែជួបទេមេហើយចាំមុខថ្ងៃក្រោយមិនបាច់ចាប់យកមកទេនេះឆ្ងាយអាត្រងសុំដេកគុកហើយជួយចេញខ្លាញ់ទឹកខ្លាញ់ភ្លើងទៀតហ៎ហើយមិនស្គាល់មួយជើវអូអាក្លូទេអីគោតកោតគោតកោក្នុងភូមិអាណាមិនល្បីអាបងស្រឡាញ់អូនហាត់ឌីអូនក៏ស្រឡាញ់បងដែរស្រឡាញ់ស្ទើរលេបទៀតផងអីម៉ែបងជើវហ่าទោះគេថាបងជើវអីមានស្រីច្រើនប៉ុណ្ណាក៏អូនមិនខ្វល់ដែរ អូនស្រឡាញ់តែបើម្នាក់គត់ baby អូនឯងស្រឡាញ់បងត្រូវហើយទោះបីគេថាបងឯងខូចបងឯងសាវ៉ាក៏អូនទ្រាំស្រឡាញ់ដែរដើម្បីលុយអូចឹងថាបងមួយបោះទាត់អាក្លោអត់ទៅអូសាប្រូតេអ៊ីន អែមអេបបាក់ពូនអីទាំងបលឹមឯងឆ្កល់ដែរមកទៀតអារអាចធ្វើអីបង្កើតបងហើយបងទៅអីអាបេរោគឆ្កល់ហើយអាទៅរៀនទៅសូរហើយជួលក្នុងបន្ទប់អីរងគប់អីឲ្យឲ្យទៅរៀនឲ្យលុយយកមកចាសុំ20ម៉ឺនមកអូតិចបិចបដើមថ្លៃបែប៉ុណ្ណឹងសោះត្អូនថ្លៃចុះឲ្យឲ្យលុយស្រីរាប់រយដុល្លារមិនល្អផងទៅអេអារើកូនបងតើឈ្មោះអាក្លោហើយហើយអាកាណាគេទៀតអីអូអាដាគុតម៉ែចុះហើយហ្នឹងបើឲ្យ ស្អីគេម៉ែចង់ទៀតអាអើអាដឹងអារាគុតបាយចុកហើយចាត្រូវជាបងប្អូនចរលមួយប្រពន្ធចង់តាទួតម៉ែអាចហើយរៀនហៅបាយបាយឲ្យហើយអូយាយបានឲ្យខ្ញុំធ្វើប្តីសំណាងហើយអាមែនណាយាយកុំភ័យថាគាត់ចិញ្ចឹមឯឯងមិនរស់ស្រីគាត់4 5នាក់គាត់ចិញ្ចឹមកើតដៃឯងម្នាក់គាត់ចិញ្ចឹមកើតទេគាត់ថាគាត់ស្រឡាញ់តែអ៊ីមួយតែសំដីពួកប្រុសព្រៀនតែប៉ុណ្្នឹងយាយជឿទេចាអាអ៊ីមិនសូវជឿដែរហ្នឹងអា អេអាក្លូលេងអញអើយអាក្លូដែរចេញក្រៅអាវារោគអាហីទុកបិចដេញដកចេញកំខាត់ដែរចុយចុយអត់ខ្ញុំអត់ទៅឲ្យលុយខ្ញុំមកលៀនមកទៅបិទថ្មីឲ្យសដូចតារាអឺចាំបាច់ឲ្យទៅតែទៅបិទនៅកន្លែងដុកទ័រមេត្រីដឹងតែធ្វើយ៉ាងនឹងសស្អាតបងទៅក្រៅសិនអូនណានេះចាំមីងឲ្យលុយដែរបាយចុងឲ្យលុយអាណាក៏ម៉ៃចុងអាណាក៏ម៉ៃចុងដឹងមួយនេះឲ្យប្រកាសទេគាត់ណាប្រាប់តែម៉ៃចុងចិត្ត100នេះហើយហាននេះយកលុយហាអូអរគុណម៉ៃចុងទី90 អេហើយគឺបាយចុកហើយចិត្តល្អហ្នឹងហើយមិនតចិត្តល្អនៅស្ទើរបន្តិចអាចង់បានថែមអ្ហ៎ចង់យកប្រហែល5មក100,000ទៀតមកវិញអូអូខេខៃយកចាំមីងយកឲ្យអូអឺមីងឯងចិត្តល្អចឹងនៅមួយអូនខ្ញុំតាមួយខែដឹងតែលហាមអត់អីទេតដល់លេងក្រៅតាបាយបាយហ្នឹងហើយហ្នឹងហើយខ្ញុំទៅណាអឺតរការឆាប់ការតែល្អជឿជឿហ្នឹងហើយឲ្យខ្ញុំទៅណាមួយមួយខ្ញុំទៅបិទថ្មីឲ្យសស្អាតដូចតារាហ្មងអឺអាបាក់តេរីទៅហើយតោះយើង មកមកមកថ្ងៃនេះយើងរៀនពីគណិតវិទ្យា x + x + n ស្មើអីណាគេ ដឹងលើកដៃអាចារ្យខ្ញុំចេះណាគ្រូតួខ្ញុំមកមកមកអាចូចឡើងមកអឺបាទណាគ្រូអឺ x + x + n ស្មើ x ពាក់គ្នាជាមួយ n អើត្រូវហើយតែត្រូវពីកញ្ញបាទបកាច់ឯងមើលវាឆ្លៃអញ្ចឹងអ្នកគ្រូទុកឲ្យខ្ញុំអ្នកគ្រូអាម៉ាម្នាក់ទៀត ខ្សុចឡើងមកចាអ្នកគ្រូ x + x ស្មើឲ្យកូន x ឈ្មោះលីមិនហូអើអានឹងបាត់ត្រូវលីមិនហូអាយដុលអញហេខ្សុចអីដឹងចម្លើយនឹងមកពីណាអើអ្នកគ្រូខ្ញុំមានដឹងណាចេះថាទៅអើល្អហើយ អានេះស៊ីវឆ្លើយមើលចាអ្នកគ្រូ x មុខ x ស្មើនឹងបញ្ចុកទឹកសាឡាការីតើអញ្ចឹងឆ្កុយពួកនេះរៀនយូរទៅបែកកៅអស់ហើយអអ្នកខ្លោយ៉ានេះមករៀនអាដេកអបកាច់អីងើបឈរមើលអញសួរ3 4លានសំណួរសួរខ្ញុំមែនសួរឯងហ្នឹងមើលខ្លោរៀនរាល់ថ្ងៃហ្នឹងខ្លួនឯងចេះគេខ្លះខួរក្បាលខ្ញុំរៀនអត់ចូលអ្នកគ្រូចាប់ខុយចាប់ខុយចេះតែញ៉ែស្រីហើយនៅវែងដាតតែប៉ុណ្ណឹងណាខ្លោវិញទេអានេះវានិយាយអាហ្នឹងចឹងហ្មងមករៀនណាដេកនំថ្នាក់រហូតអង្គុយអូតាលីអូគេ ហេធំឡាចង់ធ្វើអីអាក្លោម៉េចនេះម៉ែខ្ញុំហ៎ខ្ញុំចង់ធ្វើកូនកំមុំគេអីអានេះដុតឯងបាត់មកអាមើអាចោចឯឡើងមកចាប់អាក្លោវ៉ែហ្នឹងចេញដល់អ្នកគ្រូវាយខ្ញុំទៅអ្នកគ្រូគាត់ឲ្យខ្ញុំចង់តៃខ្លួនធ្វើស្រីនឹងខុសដែរអត់មានអីចង់ធ្វើតៃមកឡើងមកអញវ៉ែហ្នឹងចេញម្ដងអីសាខ្លាំងណាស់អ្នកគ្រូណែប្រាប់អាហើយអញវាយប៉ុណ្ណឹងស្អែកឡើងមិនអាចដាក់ទឹកគ្រូទេណាអឺវ៉ែរៀងកវ៉ៃខ្លាំងខ្លាំងពេកអ្នកគ្រូឈឺអោយកវ៉ៃខ្លាំងពេកឈឺអោយស្រួល